មិនមែនមនុស្សទេ កូនកូននាំគ្នាមកឃើញតានិងចៅស្ដែង ស្ដែងនឹងភ្នែកហើយថែមទាំងស្រែកអង្វរឪពុកគ្រប់គ្នា ប្រកែកមិនកើតឪពុកសុកចិត្តលើកខោដល់ចេញទាំងក្តៅក្រហាយបុរសវ័យចំណាស់ម្នាក់ក្រោយពីផឹកស្រាស្រវឹងស្រាប់តែបែកគំនិតធ្វើសកម្មភាពចាប់អូសដៃចៅស្រីបង្កើតរបស់ខ្លួនឡើងលើក្រែរំលោភទាំងកំរោល និងត្រូវបានកូនកូនជនសង្ស័យចំនួន3នាក់តាមមកឃើញក៏សូមអង្វរទើបជនសង្ស័យជាឪពុកព្រមឈប់សកម្មភាពលើកខោដើរចេញទាំងកំហឹងដោយខឹងនឹងកូនមក បង្អាក់សង្វាក់សុកស្រួលរបស់ខ្លួនលុះកូន កូនទ្រាំនឹងទង្វើរបស់ឪពុករូបនេះមិនបានក៏សម្រេចដឹកដៃក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនយកទៅចាត់ការតាមច្បាប់ ដែលករណីនេះបានកើតឡើង កាលពីវេលាម៉ោង12និង10នាទីថ្ងៃត្រង់នៅចំណុចផ្ទះជួល តាមបណ្ដោយផ្លូវ13ក្រុម5ភូមិបាក់ទូកសង្កាត់ទូសង្កែ1ខណ្ឌឫស្សីកែវលោករឿងបៃធ្លាយសមត្ថកិច្ចក៏ចោះចាប់ឃាត់ខ្លួន ជន សង្ស័យតែម្ដង ជនសង្ស័យមានឈ្មោះសុកសារី អាយុ78ឆ្នាំមុខរបរនៅផ្ទះចំណែកក្មេងស្រីរងគ្រោះមានឈ្មោះសសវតអាយុ15ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតីអ្នកទាំងពីរស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើជាមួយគ្នា តាមប្រភពព័ត៌មានពីក្រមគ្រួសារបានឲ្យដឹងថាក្មេងស្រីរងគ្រោះមានស្មារតីមិនប្រក្រតីនោះទេ ហើយឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះត្រូវជាកូនបង្កើតរបស់ជនសង្ស័យខាងលើ ចំណែកក្មេងស្រីរងគ្រោះជាក្មេងកំព្រាម្ដាយត្រូវម្ដាយបង្កើតរត់ចោល មានប្តីថ្មីតាំងពីនាងទើបនឹងមានអាយុ8ឆ្នាំមកម្លេះ។ បន្ទាប់មកឪពុកក្មេងរងគ្រោះបាននាំកូនស្រីក្មេងស្រីរងគ្រោះមកស្នាក់នៅផ្ទះជាមួយនឹងឪពុកបង្កើតនិងប្អូនស្រីបង្កើតម្នាក់ទៀតប្រភពដដែលបានបន្តថាជារៀងរាល់ថ្ងៃឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះតែងតែជាប់រវល់ចេញទៅធ្វើការងារនៅខាងក្រៅបាត់បាត់ពីផ្ទះលុះមកដល់វេលាម៉ោង12:10នាទីថ្ងៃត្រង់ថ្ងៃកើតហេតុក្មេងស្រីរងគ្រោះនិងជនសង្ស័យត្រូវជាជីតា បាននៅអង្គុយក្នុងផ្ទះតែពីរនាក់ចំណែកកូនស្រីជន់សង្ស័យត្រូវជាម្ដាយមីងក្មេងស្រីរងគ្រោះបានពកកូនតូចដើរទៅ អង្គុយលេងផ្ទះអ្នកជិតខាងលុះបន្តិចក្រោយមកនៅពេលដែលស្ត្រីជាកូនជន់សង្ស័យដើរត្រឡប់មកផ្ទះវិញ ស្រាប់តែ ប្រទះឃើញជន់សង្ស័យជាឪពុកឡើងពោបពីលើ និងកំពុងតែធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះឃើញបែបនេះកូនស្រីជន់សង្ស័យបានរត់ចេញ ទៅក្រៅផ្ទះ ស្រែកហៅបងប្អូនពីរនាក់ទៀតមកជួយមើលតែឪពុកនៅ តែបន្តសកម្មភាពចាប់ចៅស្រីដដែលទើបកូនកូនទាំង3នាក់បានស្រែកអង្វរឪពុកឲ្យបញ្ឈប់សកម្មភាពទៅបន្ទាប់មកជនសង្ស័យជាឪពុកក៏បានបញ្ឈប់សកម្មភាព រួចក្រោកស្លៀកខោ ដើរចេញពីបន្ទប់ទាំងងូម៉ៅក្តៅក្រហាយនិងកូនទាំង3ព្រមទាំងនិយាយទៅកាន់កូនកូនទាំង3នាក់ថា កុំចេះស្រេចតែអញ អញចាប់រហូត ក្រោយពេលកើតហេតុភ្លាមភ្លាមក្មេងស្រីរងគ្រោះបានងើបចេញពីលើគ្រែហើយភ្លាមភ្លាមនោះស្ត្រីជាម្ដាយមិញក៏បានដឹកដៃក្មួយស្រីទៅងូតទឹកសម្អាតកាយតែមិនបាននាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្ដឹងភ្លាមទេដោយបានត្រឹមតែខលទៅប្រាប់ឪពុករបស់ក្មេងស្រីរងគ្រោះថាឪយើងចាប់កូនបងឯងហើយលុះក្រោយមកកូនកូនរបស់ជនសង្ស័យក៏សម្រេចចិត្តនាំគ្នាទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី1ដើម្បីឲ្យជួយ អន្តរាគមន៍ក្រោយទទួលបានពាក្យបណ្ដឹងរួចមក សមត្ថកិច្ចក៏បានចុះទៅផ្ទះកើតហេតុនិង បានឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកប៉ុស្តិ៍ដើម្បីសួរនាំបន្ត នៅ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពមែនតែទើបនឹងលើកទី1ប៉ុណ្ណោះ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ